នមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយសៈទូលព្រះបង្គំខ្ញុំព្រះករុណាគ្រប់គ្រប់ព្រះអង្គសូមលើកកំបងគង់អញ្ជលី ក្រាបសំពះនមស្ការ ក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះ ប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរខ្ពស់ខ្ពស់ក្នុងលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពកាលទាំងពួងខ្ញុំបកណាសូម នមស្ការកណ្ដាលម្ចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមាន នៅក្នុងរោងបញ្ញកម្មនេះដោយសេចក្តីជ្រះថ្លានមស្ការចំពោះលោកប្អូនជាម្ចាស់ដែលជាអង្គធម្មកតិកាចារមានប្រវត្តិមានគង់លើក្រែធម្មាសនៈដើម្បីចូលរួមសម្ដែងពធទេសនា រួមជាមួយ នឹងអង្គខ្ញុំបកករណា ដោយសេចក្តីជ្រះថ្លាអំពីខ្ញុំប្រកករណា អាត្មាភាពសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទលោកតាលោកយាយដែលមានវត្តមានចូលរួម ក្នុង កម្មវិធីបុណ្យរបស់ឧបាសកនីនិងឧបាសិកាសូយដោយសេចក្តីរាប់អានពីអាត្មាភាពចម្រើនពរដល់លោកអាចារ្យជាធិបតី ក្នុងការ ដឹកនាំកម្មវិធីបុណ្យសូមទទួលការរាប់អាន ពីអាត្មាភាពផងដែរនិងសូមចម្រើនពរដល់កូនប្រុសកូនស្រី ជាអិសរាធិបតី គ្រប់រូបសូមទទួលការរាប់អានពីអាត្មាភាពផងដែរជាពិសេសគឺសូមធ្វើការ ចម្រើនពររាប់អាន ចំពោះលោកតាបាសកសួននីនិងអបាសិកា ស្អីសយទេខ្ញុំចំសយហ្នឹងអាសការចំសយហ្នឹងហើយធ្លាប់តែហៅថានីសយនីសយដែលហៅចំសយផងនឹងសូមទទួលការរាប់អានពីអាត្មាភាពផងដែរហើយបន្តបន្តពីការធ្វើបទអមសការនិងការរាប់អានពោះកណ្ដាគុណចាស់និងញាតិញោមប្រមាណប៉ុណ្ណេះតម្រូវត្រូវការពេលវេលា អង្គអាភិបរួមជាមួយនឹងលោកម្ចាស់ប្អូនដើម្បីប្រទាននៅពធទេសនា តាមការរតនានិមន្តរបស់ចាស់កម្មវិធី មានឧបាសកណាសួនលីនិងឧបាសិកាជឹមសួយនេះគឺរតនាប្រទានធរទេសនានឹងក្រេ2បងក្រេ2ហើយមិនហ្នឹងលោកអាចារ្យគាត់លេងអស់មួយក្រេទៅហើយមើលណាក្រេមួយតឯងហ្នឹង ណាចាំក្រែ3ត្មងមានអីណោះហ្នឹងហើយអាត្មាដល់ពេលអាចារ្យគាត់ពូលអស់ទៅយើងដឹងបានធေါ်អីទេហ៎ធေါ်មានច្រើនណាធေါ်ខ្លះគាត់ស្ដាប់មិនសូវបានហើយយើងចេះតែធေါ်ហ្នឹងពួកគាត់និយាយធေါ်ហ្នឹងអស់យើងអត់ទៀតណាហ្នឹងហើយអញ្ចឹងមិនជាអ្វីទេគឺពឹងទៅលើលោកប្អូនម្ចាស់ដែលណាអតីតប្រសង់គង់នៅវត្ត អម្បវ័នអង្គរបានហើយឥឡូវបច្ចុប្បន្នមានប្រតិអធិស្រ័យគង់នៅវត្តចំបក់មានជ័យខ្ញុំស្គាល់ហើយចំបក់មានជ័យខ្ញុំអឺស្គាល់ហើយញាតិខ្ញុំពុតបោស័តនៅទីនេះសិតតែស្គាល់នឹងអត់តែអាត្មាទេអត់ស្គាល់ហើយបានមានប្រវត្តិមានគង់លើក្រេ ធម្មាសនៈដើម្បីសម្ដែងពធទេសនាតាមតាមតែបុរាណលោក លើកឡើងនៅកម្មវិធីសំដែងពធទេសនាក្រេ2គឺតែងតែមាន ការ តាំងនៅខណ្ឌកនាមដើម្បីឲ្យងាយស្រួលក្នុងការសំដែងពធនិងដែលញាតិញោមពុទ្ធបរិស័ទតែងតែធ្លាប់ឃើញតាមបណ្ដាញសង្គមខ្លះទៅតាមកម្មវិធីផ្សេងផ្សេងហ្នឹងក៏មាននៃការសំដែងពធទេសនាជាបែបបត់ សង្កេយនាក្តីជា ការសម្ដែងពធបុច្ឆាវិសិជ្ជនាប៉ុណ្ណឹងបានហើយញោមបាច់តម្លើងទៀតទេប្រហែលតែមុនហ្នឹងបានណាព្រោះអីញាតញោមក៏ស្ដាប់តែមរោងហ្នឹងទេមិនបាច់ប៉ោងផ្លោងសំឡេងទៅណាទៀតទេប្រហែលតែមិញហ្នឹងគឺស្ដាប់ស្រួលហ្មងញោមណាកណាអញ្ចឹងញាតញោមពុទ្ធបរិស័ទឲ្យតែមានការសម្ដែងពធទេសនាក្រេ2គឺ គឺមានព្រះមហាថែនិងអនុថែ ឬក៏បច្ចកថែនិងវិសច្ចកថែនឹងបច្ចកថែហ្នឹងគឺជាអ្នកសាកសួរនៅបញ្ហាកម្មផ្សេងផ្សេងហើយព្រះវិសច្ចកថែហ្នឹងគឺជាអ្នកដោះស្រាយឆ្លើយនៅបញ្ហាកម្មដែលព្រះមហាថែហ្នឹងសាកសួរទៅអញ្ចឹងអាភាព ជាអ្នកកាន់ផ្លែមីក្រូមុន ឬក៏អ្នកវសាច្រើនជាង តាំងងារខ្លួនឯងនឹងជាព្រះមហាថេរៈហើយលោកម្ចាស់ដែលនៅខាងស្ដាំឥឡូវនៅក្រេតទេលោក ទៅបន្ទប់ទឹកសិនញោមនឹងតែលោកស្ដាប់លឺហ៎ប្រកេនទុនទីគុណចាស់ជាព្រះអនុថែ នឹងគឺជាអ្នកឆ្លើយឬក៏ដោះស្រាយនៅបញ្ហាកម្មផ្សេងផ្សេងដែលអាត្មាភាពជាព្រះមហាថៃនឹងសាក់សួរទៅហើយមិនដឹងថាលោកព្រមឬក៏មិនព្រមទេញោមចាំមើលលោកនិមន្តមកពីនឹងដោះស្រាយនៅវេទនាចាស់ហើយសិនចាំសួរប្រតិលោកណាញោមណា ហើយក្នុង កម្មវិធីប៉ុននេះផងដែរគឺជាកម្មវិធីប៉ុនចម្រើនបជន កម្មវិធីចម្រើនបជនជូនលោកឧបាសកនៅសួននេះនិងឧបាសិកា ចំសួយដែលកូនប្រុសកូនស្រី មានសទ្ធាជ្រះថ្លាធ្វើជូនចំពោះលោកអ្នកដ៏មានគុណទាំងពីរហ្នឹងហើយហើយ ក្នុងនោះគឺមានអ្នកផ្ដើមបននឹងលោកគ្រូនឹងវណ្ណវណ្ណថេកងវណ្ណាគង់វត្តត្រពាំងខ្ចៅហ្នឹងហើយលោកម្ចាស់ណាស្គាល់ហើយទី2នោះអ្នកស្រីនីសុភ័ណ្ឌនិងលោកសុតសំអនព្រមទាំងបុត្រ ទី3លោកសួនភិរមនិងអ្នកស្រីនិងលោកស្រី នាងផារីព្រមទាំងបតទី4លោកសួន និងដេរ៉ានិងលោកស្រី ដាំសុភ័ណ្ឌព្រមទាំងបតទី5លោកសួនសេរីនិងលោកស្រី យាវផារីព្រមទាំងបតទី6នីច័ន្ទនិងលោក ស្រីអុកស្រីនិចព្រមទាំងបតនឹងឲ្យកម្មវិធីបននឹងគឺផ្ដើមដោយអស់លោកលោកស្រី6ឈ្មោះ មានមកណាគុណចាស់ព្រះអង្គគ្រូចារិកាវត្តតពាំងខ្ចៅនឹងមានបតីចូលរួមផ្ដើមបនផងដែរហើយកម្មវិធីបនប្រព្រឹត្តទៅនៅថ្ងៃសៅរ៍1កើតខែចែកឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី1 2ខែមេសាឆ្នាំ2022រົບនៅ គេហដ្ឋានរបស់ឧបាសកសួននីនៅបាសិកាជំសួយដែលស្ថិតនៅភូមិថ្មីឃុំរុងរឿងស្រុកពងខេត្តកំពង់ស្ពឺសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ជ្រះថ្លាជាមួយនឹងកូនចៅប្រុសស្រីធានាធិបតីគ្រប់គ្រប់គ្នាបណ្ណាសូមអនុមោទនីណាអញ្ចឹងអឺកុំអោយប្រាសចៈនៃ ណាទំនៀមទម្លាប់ប្រពៃណីហើយដែលតែងតែលើកឡើងនៅការសម្ដែងពធទេសនាក្រេ2នេះ គឺត្រូវតែដណ្ដឹងសាក់សួរទឹកប្រតិប្រកាសណាបាទព្រះអង្គម្ចាស់ដែលជាធម្មកតិកាចារ្យនឹងនឹងតើទឹកប្រតិអធិស្រ័យយល់ស្របទៅទេ តាមការតែងតាំងនៅខណ្ឌកនាមខ្ញុំកណានឹងតាំងងារខ្លួនឯងជាបឋមឡើយទេ ថាជាព្រះមហាថែរ ឬក៏បច្ចកថែអ្នកសាក់សួរនៅបញ្ហាកម្មផ្សេងផ្សេងហើយប្រគេនទុនទី ទៅគុណចាស់នឹងគឺជាព្រះ អនុថែឬក៏វិសច្ចកថែជាអ្នកដោះស្រាយនៅសំណួរផ្សេងផ្សេងដែលខ្ញុំបកណានឹងប្រគេនទៅតើណាគុណចាស់មានទឹកបតីយល់ស្រប ឬក៏យ៉ាងណាសូមបញ្ចេញនៅព្រះសតវិចាដើម្បីឲ្យលោកយាយលោកតាមួយលើកូនប្រុសស្រីនិង ដែលពុទ្ធបរិស័ទកំពុងតែស្ដាប់នេះបានជ្រាបផងមើលសូមរតនានិមន្តនមោពុទ្ធទេហស័កសូមនមស្ការ ចំពោះព្រះពុទ្ធនមោទេហមស័កសូមនមស្ការចំពោះព្រះធម៌ នមោសង្ឃហសៈសូមនមស្ការចំពោះព្រះសង្ឃដោយសេចក្តីគោរពកោតក្រែង ចំពោះប្រតនៈទាំង3សង្កាត់វានគុំចំពោះព្រះមហាថេរៈដែលគង់ស្ដាប់ពធរាប់អានជាមួយអ្នកមេយោគព្រះអង្គនឹងបានរាប់អានជាមួយនឹងម្ចាស់បងដែលជាព្រះគ្រូចៅតេការវត្តភូមិថ្មីដងតុងនេះ ហើយសេចក្តីគោរពកោតក្រែងចម្រើនពរបរិស័ទប្រុសស្រីគ្រប់រូបយ៉ាងខ្ញុំកណាបានស្ដាប់ការសម្ដែងរៀបរាប់ខាងដើមមកហើយអំពីការតាំងនាមដើម្បីជាក្លងឃ្លាជាបត់ជាបែបតាមការសម្ដែងធម៌ក្រេពីរខ្ញុំកណាអត់មានរឿងបកកាយរឿងមិនទទួលអីទេតែថាអ្វីដែល ព្រះមហាថេរៈបងសួរមកហ្នឹងបើមានការដឹងដល់ខ្ញុំកណាអាចឆ្លើយប្រកែកនឹងសម្ដែងជូនញាតិញោមបាន តែបើកន្លែងណាដែលមិនដឹងទេគឺពឹងទៅលើព្រះមហាថេរៈបងហ្នឹង ជួយសម្ដែងផងហើយខ្ញុំកណាហ្នឹងក៏ស្ដាប់ដោយតនហរិភាពដូចជាមានបទដែលញោមលើកឡើងថាថា ការចេះដឹងមានច្រើន យ៉ាងហើយអ្វីដែលខ្ញុំកណាដឹងហ្នឹងគឺมันច្រើនទេតិចតួចក្នុងការសិក្សាហ្នឹងដូចបានដឹងស្រាប់ហើយអត់បានជាអ្នកឆ្លៀវឆ្លាស់អីមានឈ្មោះអីជាធម្មកថាអាចស្គាល់ដោយច្រើនទេ នឹងស្គាល់ចោះចោះទេស្គាល់បានតែញោមហ្នឹងហើយក្បែរក្បែរហ្នឹងហើយថាធ្លាប់នៅវត្តក្បែរក្បែរគ្នាដែរ យ៉ាងទេដូចជាខ្ញុំកណារៀបរាប់មកប៉ុណ្ណេះសងប្រកេនទៅវិញនឹងមហាធិរៈបងមានប្រតិយ៉ាងណាក៏និមន្តទទួលកណាសាធុអរប្រគុណចំពោះកណាចាស់ប្អូនដែលជាអង្គធម្មកថាលោកព្រមទទួល ក្នុងការសំដែងពធតាមការចិត្តតាំងរបស់អាភិបហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាដែលរងចាំស្ដាប់ពធគ្នាវេលាគ្រាឱកាសនេះសូមជ្រះថ្លា ក្នុងការស្ដាប់ពធទេសនាគ្រប់គ្រប់គ្នាបណ្ណាអនុមោទនីអញ្ចឹងនៅក្នុងកម្មវិធីប៉ុនហ្នឹងគឺ ជាកម្មវិធីប៉ុនចម្រើនវិជន ដែលកូនចៅប្រុសស្រីហ្នឹងរលឹកដឹងគុណចំពោះ មេត្តាបិតារបស់លោកដែលមានបជនមាយុរស់នៅសពថ្ងៃនេះតាមដែលយើងបានសិក្សាមកហ្នឹងគឺអំពីគុណមេត្តាបិតាហ្នឹងមានច្រើនតាមការសិក្សាខ្លះនិងតាមការស្ដាប់របស់បណ្ឌិតលោកអ្នកប្រាជ្ញដែលចេះចាំ នៅ ដីកាអំពីធរអាហ្នឹងគឺបានពណ៌រនាមអំពីគុណមេត្តាបិតាហ្នឹងច្រើនណាស់នឹងហើយក្នុងទីនេះអា មិនជាការលើកមកកកកាយឲ្យវែងឆ្ងាយឬក៏វឹកខាពឹកស្ដារចំពោះគុណនេះទេនឹងគឺលើកដោយបំព្រួយខ្លីយកអត្ថន័យខ្លឹមសារលមមនឹងស្ដាប់បានប្រកេនទៅលោកប្អូន ហើយអាត្មាភាពហ្នឹងក៏នៅប្រញាប់កិច្ចការបន្ថែមទៅទៀតមិនមែននៅមួយក្រេហ្នឹងទេណាញោមតែអញ្ចឹងហើយគឺ គ្រាន់តែចង់ប្រគេនណាទៅលោកប្អូនហ្នឹងឲ្យជួយរង្គាយដោះស្រាយនៅ ចំណុច2ជាប់តាក់ទងទៅនឹងគុណមេត្តានិងបិតាហ្នឹងនៅបើគុណហ្នឹង មានច្រើនណាស់រាប់ប្រមាណស្មានមិនដល់ថ្លឹងថ្លែងវោះវល់ពីគុណមេត្តាបិតា ប្រៀបប្រដូចនឹងអភរណៈវត្ថុឬក៏របស់មានតម្លៃនៅក្នុងលោកនេះអត់ស្មើទេចំពោះគុណមេដាបិតានឹងតែលោកប្អូនជួយណារង្គាយសេចក្តីអធិប្បាយនៅចំណុចទី1ណាគឺព្រះមានពុភិព្រះអង្គសម្ដែងអំពីជាតិគុណណាជាតិគុណណាដែលជាគុណផ្ដល់នៅជាតិផ្ដល់នៅ កំណើត ណាតើមានគុណយ៉ាងដូចម្ដេចទៅដែលព្រះមានពពាព្រះអង្គថាជាតិគុណនឹងនឹងមួយហើយមួយទៀតហ្នឹងគឺឧបការៈគុណណាបានបង្កើតហើយមានឧបការៈអញ្ចឹងលោកប្អូនណាមានវោហាការចេះចាំនៅចំណុចនឹងអស់ទាំងនេះសូមជួយរង្គាយនៃសេចក្តីនេះ ប្រគេនក៏ដូចជាចែកជូនញាតិញោមពុទ្ធបរិស័ទពីចំណុចហ្នឹងជាតិតិគុណគឺគុណការឲ្យនៅកំណើតនិងឧបការៈគុណគុណគឺការនឹងទំនប់បំរុងចង់ផ្ដើមដល់កូនប្រុសកូនស្រីនឹងដែលលោករាប់ថាជាគុណនឹងនឹងតើដូចម្ដេចខ្លះទៅសូមរតនាលោកប្អូនបកស្រាយសម្ដែងទៅតាមកាលដ៏សមគួរណាសូមអនុមោទនាសូមរតនានិមន្ត ណាសាធុត្រូវគ្នាសំឡេងខ្ញុំគាត់តែអត់សូវឮខ្លាំងខ្សោយខ្សោយហើយញោមព្រំនោះក៏ត្រូវគ្នាទៀតហ្នឹងហើយហើយគឺថាប៉ុនរត់រោបប៉ុនមកចប់ហើយញាតិញោមក៏អឺជាតិគុណនិងឧបការៈគុណតើ ដែលមហាថេរៈម្ចាស់បោះហ្នឹងអាត្មាហ្នឹងរំគេសេចក្តីអាត្មាក៏បានសិក្សាមកចំនៅក្នុងចតុកនិបាតនៃសុត្តន្ត3ដកពួកធម៌បូក្នុងអង្គុត្តរនិកាយដែលមានឈ្មោះថាមេតាបតគុណសោត និយាយពីគុណនឹងមេដាបៃតាដែលព្រះអង្គប្រកាសសម្ដែងអញ្ចឹងផងគឺឪពុកនិងម្ដាយហ្នឹងគឺជាអ្នកផ្ដល់នៅជាតិកំណើតឲ្យយើងញាតិញោមដឹងស្រាប់ហើយណាបងមែនញាតិញោមត្រូវព្រះជាម្ចាស់ណាជប់មកទេហ្នឹងហើយគឺមេដានិងបៃតាដែលជាអ្នកផ្ដល់នៅជាតិកំណើតម្ដាយហ្នឹងគឺអ្នកបង្កើតមក ប្រមាណខែប្រមាណខែហើយរហូតដល់ខ្លឹមសារសំខាន់ដែលព្រះរាមាភិព្រះអង្គសង្កត់យកហ្នឹងគឺត្រង់ថាគាត់ហ្នឹងបានធ្វើឲ្យយើងមើលឃើញពន្លឺនៃលោកនេះ អ្វីដែល អ្វីដែលញាតិញោមកំពុងតែឃើញ កំពុងតែមានសពថ្ងៃនេះគឺ អ្នកទាំងពីរហ្នឹងបានផ្ដល់ឲ្យ គឺជាតិ បើសិនជាអ្នកទាំងពីរហ្នឹងអត់បានទុកយើងឲ្យឃើញពន្លឺព្រះអាទិត្យហ្នឹងក៏បានដែរយ៉ាងទេអាការដែលឃើញនៅโลกនេះបានហ្នឹងគឺអស្ចារ្យណាស់ញោមបងតែបើសិនជាញោមអត់មានជីវិតទេតែញោមមាន បានឃើញអ្វីអ្វីទទួលអ្វីអ្វីក្នុងโลกនេះដែលយើង ថាខ្ញុំអ្នកខំប្រឹងហ្នឹងណា តែខាងដើមបំផុតដែលយើងកើតមកហ្នឹងគឺអ្នកដ៏មានគុណទាំងពីរនឹងឯងជាអ្នកផ្ដោះនៅជាតិឥឡូវញញោមមើលតរោតរោបណ្ណាឲ្យបានប្រហែលហ្នឹងដែលថាបង្ហាញលោកនេះឲ្យឲ្យឲ្យកូនបានដឹងហ្នឹងហើយអស្ចារ្យណាញោមអាចបង្កើតមនុស្សបានណាអាច ប្រយ៉ែបង្យល់ណែនាំណែឧបការៈមិនបង្ហាញលោកនេះហើយមិនប្រយល់មិនណែមិននាំណាគឺទឹកចិត្តម្ដាយឪពុកនឹងធំធេងនិយាយពីដូចមហារៈបងលើកឡើងគឺអស់ចាគុណនឹងវាច្រើនពេកអណេកបគុណអាសមៈគុណអនន្តគុណអីផ្សេងផ្សេងហ្នឹងសម្រាប់ អធិប្បាយរង្គាយទៅតាមគុណនីមួយនីមួយ តែបើនិយាយពីថា ដែលញាតញោមមានជីវិតរស់រៀនសពថ្ងៃនេះដែលដែលបានមកហ្នឹងគឺដោយសារតាអ្នកមានគុណទាំងពីរនឹងឯងដែលបានចិញ្ចឹមបីបាច់ថែរក្សាការពារយើងមកហ្នឹងឯងហើយសួរបើសិនជាអ្នកដ៏មានគុណទាំងពីរហ្នឹងមិនបានអឺ បង្ហាញលោកនេះដោយការឲ្យកូននឹងមកនៅ ក្នុងផ្ទៃបង្កើតមកបង្យល់ណែនាំហាមឃាត់ហាមប្រាមឲ្យរក្សារៀនសូត្រសិល្បៈអីផ្សេងផ្សេងឬក៏ជាអ្នកចែកទ្រព្យសម្បត្តិឬក៏រៀបចំគ្រួសារអីផ្សេងផ្សេងឲ្យកូននឹងតាញាតិញោមនឹងអាចស្ថិតក្នុងភាពជាមនុស្សមាននៅអ្វីអ្វីដែលខ្លួនឯងកំពុងតែមាននឹងបានយ៉ាងដូចម្ដេចទៅ បើអត់មានអ្នកមានគុណ ទាំងពីរហ្នឹងទេបងយ៉ាងបាននៅក្នុងសេចក្តីហ្នឹងព្រះដ៏មានពភាព្រះអង្គមិនតន់ឲ្យឈ្មោះកលបុត្រកលធីតាណាដែលក្រន់តែថាបានចិញ្ចឹមនៅមៀតបាបៃតាកំពុងតែនៅរស់តែមួយយ៉ាងហ្នឹងទេបងមិនមែនឲ្យតបតែការចិញ្ចឹមបីបាច់ថែរក្សាហ្នឹងទេគឺ បានដល់កលបុត្រនិងកលធីតាណាហ្នឹងដែលបានយល់បានដឹងគុណរបស់អ្នកទាំងពីរហ្នឹងហើយគប្បីបដិស្ថានទុកអ្នកទាំងពីរហ្នឹងទុកនៅក្នុងគុណវិញគុណត្រូវសងដោយគុណអត់មានគុណហើយត្រូវសងដោយទោស អត់មានយ៉ាងទេហើយរឿងសងនេះមិនមែនដូចជាយើងខ្ចីប្រាក់គេហើយយើងយកទៅសងគេ ជារឿងរួចគ្នាទេអត់មានគិតរឿងរួចទេបើកណាគេគិតរឿងរួចវាអាចចូលជារមើលគុណតែបើនិយាយពីទួនាទីនិយាយពីការយល់ទឹកចិត្ត របស់កូនចៅដែលបានយល់អំពីបហប្រតិនៃមគ្គមានគុណទាំងពីរដែលបាននៅឲ្យនៅជាតិហ្នឹងហើយគឺការបង្កើតយើងមកគឺការចិញ្ចឹមបីបាច់ថែរក្សាដែលជាឧបការៈហ្នឹងគឺមានតែរីករាយមានតែសប្បាយដែលបានឃើញនៅអ្នកមានគុណទាំងពីរហ្នឹង មាននៅប្រសុខភាពកម្លាំងកាយកម្លាំងអីមមួនរស់នៅ ជាសុខហ្នឹងកូនចៅហ្នឹងរីករាយហើយក៏ខំប្រឹងព្យាយាមបំពេញអ្វីដែលខ្លួនឯងនឹងគប្បីធ្វើយ៉ាងរហ័សរហមរហ័សរហួនពេញចិត្តត្រេកអរហ្នឹងតែ អ្វីដែលព្រះអង្គលើកឡើងនៅគុណទាំង4ដែលកុលបុត្រកុលធីតាគប្បីតម្កល់លើមេដាបេដានោះគឺយកនៅគុណធម៌ទាំង4ប្រការគឺសទ្ធាសិលសតៈនិងចក្គាហ្នឹងដែរជាគុណហើយកូនចៅអាត្មានឹកថាសំណាងព្រោះ បានមេត្តានឹងម្ដាយនឹងឪពុកនេះគឺជាអ្នកមាននៅគុណធម៌ជាសពបរោះបើយ៉ាងហើយពាក្យថាសពបរោះហ្នឹងគឺជាអ្នកដែលមានកល្យាណធម៌យ៉ាងទេកូនចៅដែលបានមកកើតជាមួយនឹងនឹងបានទទួលអវាទគឺពាក្យទួមានព្រានបដៅហ្នឹងដែលជាផ្លូវត្រូវហ្នឹងច្រើនហ្នឹងហើយມັນ មិនមិនមែនជូនតែពកូននឹងឲ្យកូនមានឲ្យកូនបានឲ្យកូនរស់ស៊ីមានបានតែប៉ុណ្ណឹងទេអាចថាអ្នកដ៏មានគុណទាំងពីរហ្នឹងប្រយោជន៍ប្រយល់ណែនាំហ្នឹងឲ្យស្គាល់អំពើដែលគាត់បេះលះបង់ដែលជា អករណីយកិច្ចឬក៏ជាអកុសលធម៌ដែលជាអំពើបាបហ្នឹងហ្នឹងគឺគឺជា ហេតុណាពពេកតបញ្ញតាដែលកូន ប្រុសកូនស្រីនឹងបានបំពេញមកជួបអ្នកដ៏មានគុណដែលល្អបែបហ្នឹងអាត្មាលើកឃ្វៀងបន្តិចថាអនុមោទនីបនត្រង់ដែលថាម្ដាយនិងឪពុកអ្នកមានគុណទាំងពីរហ្នឹងអាចរក្សាសទ្ធានឹងទុករហូតមកដល់ឥឡូវហ្នឹងគឺ 3ឆ្នាំហើយបងដែលថាកូនចោនភ្នួចកំណត់នឹងធ្វើបន់មិនមែនញាតិញោមអាចមកឃើញផ្ទះឃើញសបែងណាបើសិនជាកូនចៅនឹងជាមនុស្សមិនជាសពបរោះទេម្ដាយឪពុកអត់បានរស់នៅសំណុកអញ្ចឹងទេណែអារឿងម៉ែឪរស់នៅសំណុកហ្នឹងក៏អាស្រ័យនឹងកូនចៅហ្នឹងជាមនុស្សល្អដែរបើសិនជាកូនហ្នឹងជាមនុស្សមិន ល្អជាអសពរោះជាអវៈជាតិបុត្របុត្រដែលបំផ្លាញម៉ែឪទេគាត់អត់បានរស់នៅល្អល្អនេះយើងញញុំអាចឃើញបានណាការស្នាក់នៅក្តីអេរិយាប័តក្តីមុខមាត់ទឹកចិត្តសម្ដីសំណៅអីហ្នឹងគឺសំដែងអំពីសេចក្តីសុខដែលគាត់ទទួលបាន ពីកូនចៅហ្នឹងចេះស្រឡាញ់ចេះរាប់អានគ្នាហ្នឹងហើយចេះសាមគ្គីគ្នា ចេះស្ដាប់គាត់នឹងជាអាស្រ័យនឹងគ្នាយ៉ាងណាខ្ញុំបើឧទាហរណ៍ថាញោមកូនចៅមិនស្ដាប់គាត់ឬក៏ថារៀបចំគ្រួសារឲ្យអត់ដូចថារៀបចំអញ្ចឹងទៅស្វែងទៅស្ដាមសួរតែញាតិញោមមានចិត្តនឹងរីករាយហើយផ្លូវកាយនឹងមានទឹកមុខស្រស់បោះកាយទេអត់ទេណាយ៉ាងនេះ គឺសបញ្ជាក់ថា បុត្រកូនប្រុសកូនស្រីហ្នឹងក៏ជា អនុជាតិបុត្រហ្នឹងបុត្រដែលស្ដាប់ប្រកបដើរតាមដោយការដែលបានទទួលអំពីទឹកចិត្តមេត្តាករុណាមុទិតាអបេខារបស់អ្នកដ៏មានគុណហ្នឹងយល់ឃើញថាម៉ែឪគឺជាអ្នកមានឧបការៈគុណពិតប្រកបមែនមិនមែនគិតថារឿងតតគ្នា គាត់ចាំខ្ញុំខ្ញុំចាំកូនខ្ញុំទេហ្នឹងហើយជារឿងរ៉ាវគុណជារឿងរ៉ាវគឺសេចក្តីល្អដែលយើងគប្បីយកមកបដិស្ថាន ទុកក្នុងចិត្តយើងណាទុកក្នុងចិត្តហ្នឹងនិយាយជាកូនជាកូនប្រុសកូនស្រីហ្នឹង ហើយញាតិញោមមើលតើគុណធម៌ទាំងអស់ហ្នឹងល្អប៉ុណ្ណាទៅដែលព្រះអង្គលើកយកមកថ្លឹងត្រង់តថាតើតកូនហ្នឹងអាចញ៉ាំងមេដាបៃតាដែលមិនទាន់មានសទ្ធាហ្នឹងឲ្យគាត់មានសទ្ធាហ្នឹងមិនទាន់មានសិលហ្នឹងឲ្យគាត់មានសិលមិនទាន់ចេះស្ដាប់ធម៌មានបញ្ញាក្នុងការសិក្សាធម៌របស់ព្រះមានភិក្ខហ្នឹងក៏បញ្យលណែនាំមិនទាន់ចេះលះបង់ហ្នឹង ក៏ដឹកនាំម្ដាយដឹកនាំលោកឪពុកហ្នឹងឲ្យចេះលះបង់ដោយជារឿងបត់នៃគោឃាតកៈអញ្ចឹងព្រោះម្ដាយឪពុករវល់មកជីវិតជាមួយតែអង្គហ្នឹងហើយញញោមធ្លាប់ដឹងរឿងគោឃាតកៈហ្នឹងមែនណាគោឃាតកៈដែលជាអ្នកសម្លាប់គោត្រូវបាបកម្មហ្នឹង វគ្គកចេតនាដែលគោឃាតកៈនាយគោអ្នកសម្រាប់គោនាយពេជ្ជឃាតហ្នឹងត្រូវដល់ពេល ដែលគាត់ហ្នឹងតែងតែអាសម្រាប់នៅ កកនៃសត្វគោហ្នឹងអស់50ឆ្នាំផ្លាយហើយហើយជាអកុសលចំក្រោយរបស់គាត់ហ្នឹងត្រង់តែគាត់ហ្នឹងយកកំបត្តិ ព្រាវដល់មុតនឹងយកទៅលូកក្នុងមាត់គោហើយទាញដាតគោយកមកអាំងប្រឡប់ជាមើភ្លើងចោះលើឡើងហ្នឹងមិនទាន់ឆ្អិនស្រួលបួលហើយហ្នឹងក៏ឲ្យភរិយាយកមកហាន់ បរិភោគជាមួយបាយហ្នឹងក៏ត្រូវដាច់ដាតខ្លួនឯងហើយម្ដាយហ្នឹងក៏ពយល់កូនហ្នឹងដែលជាបុតនេកោគេតកៈហ្នឹងថាបើសិនជាកូនហ្នឹងនៅ នៅនឹងទៀតត្រូវត្រូវធ្វើការងារដូចឪកូនឯងទៀតយ៉ាងកូនឯងរត់ឲ្យឆ្ងាយកាន់តែឆ្ងាយកាន់ល្អទៅរៀនចំណេះវិជ្ជាអីមកទឹកចិត្តម្ដាយទឹកចិត្តម្ដាយហើយកូនហ្នឹងរត់យ៉ាងឆ្ងាយទៅនគរតកៈសិលាកនធៈកនធិររត រៀនសិល្បៈជាជាងមាសហ្នឹងរវល់មកចាប់ចែងសិក្សាអីឆ្លាតចឹងហ្នឹងលោកគ្រូលើកូនកុំមកឲ្យចឹងទៅ មានកូន មានអីចឹងទៅចិញ្ចឹមកូនយ៉ាងម៉េចខ្លួនឯងចាស់អស់លីងរវល់ឲ្យចិញ្ចឹមកូនណាណាចឹងទៅក៏កូនខាងក្រោយមកដល់ក្រុងសាវត្ថីវិញណាមានគ្រួសារមានអីត្រឡប់មករស់នៅស្រុកកំណើតរបស់ខ្លួនឯងវិញហ្នឹងមកក៏ជាអ្នកសពបរោះ ជាជាងមាសដែរស្ដាប់ធေါ်ស្ដាប់អីហ្នឹងទៅនឹកឃើញឪពុកអញចិញ្ចឹមអញហ្នឹងរវល់អើយរវល់អត់មានបានធ្វើសេចក្តីល្អអីជាដុំជាកភួនអីសោះក៏អរតនីព្រះរាមាភិកហ្នឹងមកថ្វាយទៀនឲ្យឲ្យរតនីព្រះអង្គសំដែងធัวជាជីវភ័តសម្រាប់មនុស្សចាស់ហ៎ ដូចក្នុងថ្ងៃហ្នឹងអញ្ចឹងបុណ្យកុសលទាំងបានមកហ្នឹងគឺកូនហ្នឹងធ្វើចំពោះអ្នកដ៏មានគុណទាំងពីរហ្នឹងលោកឪពុកសួននីហ្នឹងអ្នកម្ដាយជីមសយពេលល្ងាចហ្នឹងក៏មានភ្លៀងខ្លះអញ្ចឹងទៅអាត្មាអារម្មណ៍អាត្មាខ្លួនឯងអ្នកមកចូលរួមនេះអត់អត់អីទេមកពីនោះក៏មកទាំងភ្លៀងដែរឆាន់ហើយមកជ្រកពី3ដំណាក់តែឃើញមុខលោកម្ដាយ លោកនឹងអ្នកម្ដាយលោកឪពុកហ្នឹងក៏មានភាពមិនទាន់រីករាយប៉ុន្មានទេកដាកដាលដែរដឹកអត់នឹកឃើញតែបានប៉ុណ្ណឹងឯណាញោមបនអអករឿងធម្មជាតិតែតែតស៊ូស្រួយទឹកស្រួយអីមានរៀងរំភើបមកបងបាយចិត្តឡើងវិញស្ដាប់វាទដែលញោមចារៀបរាប់អីខ្លះខ្លះហ្នឹងចេះរើបរីករាយយ៉ាងមកហ្នឹងហើយ បុណ្យហ្នឹងមហាកុសលកើតឡើងហើយកូនចៅហ្នឹងហ្នឹងណាធ្វើដោយទឹកចិត្តមកដល់ហ្នឹងមកក្រៅសំពះក្រាបអីស្រង់ទឹកស្រង់អីមកអង្គុយស្ដាប់ធម៌ដល់ឡើយឥឡូវភញើមកបដាបដាស្អែកឡើងមកទីរះណានឹងវាចេះឲ្យរៀបចំប្រព្រឹត្តយ៉ាងស្រួលយ៉ាងឲ្យតែយើងនឹងអត់មានភាពថ្នាំងថ្នាក់ចិត្តអាកណា ចិត្តយើង ល្អហើយអត់មានរឿងអាក្រក់ទេញញោម ញាតិញោមចំណាំមើលហើយបើកណាចិត្តយើងវាមិន ល្អចិត្តយើង ថាធុញថប់ហើយអារឿងខាងក្រៅដែលគេថាល្អយ៉ាងណាក៏ដោយក៏យើងអត់ល្អជាមួយដែរអញ្ចឹងយើងកុំភ្លេចអារឿងផ្លូវចិត្តហ្នឹងមើលកូនហ្នឹងកូនដឹងថាឪពុកអញចាស់ហើយមិនចង់ឲ្យឪពុកអញហ្នឹងក្មេងទៅវិញទេធ្វើប៉ុណ្្នឹងតែចង់ឲ្យឪពុកហ្នឹងមានចិត្តហ្នឹងមានគុណ ពួកវល់ចិញ្ចឹមខ្លួនឯងហ្នឹងនឹងធ្វើកិច្ចការងារមកហ្នឹងវាច្រើនមកហើយយ៉ាងអញតន់ឪពុកមានជីវិតគឺអញត្រូវតែធ្វើឲ្យគាត់ឃើញភ្លាមភ្លាមហ្នឹងបានព្រះអង្គតាសំដែងពាក្យថាយ៉ាងពរោះបណ្ឌុបាឡាសោវេទានិសេអឹងខ្លួនអ្នកឥឡូវហ្នឹងចាស់ហើយមែនទេចាស់គ្រប់គ្នាហើយខ្លួនអ្នកឥឡូវហ្នឹងអត់មានណាមួយអត់ចាស់សត្វតសក់ស្កោស្បែកជ្រៀងជ្រួញពឹងកាទេ ឈឺទៅនេះឈឺទៅនោះហើយអតរកាយយ៉ាង សមុះសេតាំងថាកាយហ្នឹងក្តៅកាហាយជានិច្ចអត់ដង្ហើមក៏ក្តៅស្អស់ភ្លៀងមកអាងាដើរយូរពេកចុកជើងអាដេកយូរពេកងើបលែងចង់រួចឈឺក្បាលវិលមុខរវល់អាកាយហ្នឹងទោះបីយើងគិតថាអត់ធ្វើអីក៏វាទៅទៅមុខវាប្រពត្តទៅបែបហ្នឹងកវល់កវាយអាភ្លើងធៀបដុតចនិចសន្តបកិចរណកិ បរណាមគិបរតិយហគិអាញ៉ាំងកាហាឲ្យ លួយញ៉ាំងសក់ឲ្យស្បែកជ្រឿជ្រួញញ៉ាំងភ្លើងធាតឲ្យក្តៅសពហ្នឹងក៏ជារឿងរ៉ាវនៃរូបរាងកាយព្រះអង្គសម្ដែងឲ្យដឹងថាឥឡូវចាស់ហើយណាបណ្ឌុបលាសោវិនិរិសេ ខ្លួនអ្នកក្នុងកាលនេះចាស់ហើយយមៈបរិសោបយតិឧបតិតា បរោះជាមរាននៃយមរាជគឺមរណៈសោតក៏ប្រកាសដល់អ្នកហើយមិនតែតែចាស់ណាអ្នកឯងតិចតិចហ្នឹងត្រូវស្លាប់ហើយជាទូតដល់ជាជាអ្នកបំរើទេមិនមែនជាម្ចាស់នៃយមរាជទេត្រូវស្លាប់ពេលណាក៏បានដែរ បាថយ៉ាងបេចតេនវិចតេហើយអ្នកឯងអត់ទាន់មានកុសលទេស្បៀងបុណ្យកុសលហ្នឹងតិចហ่าបាថយ៉ាងបេចតេនវិចតេអញ្ចឹងសោករោហិទីប្រមត្តណោគឺព្រះអង្គសម្ដែងថាឲ្យចូលធ្វើទីពឹងខ្លួនចុះយើងធ្វើទីពឹងខ្លួនបានតែនៅរស់អញ្ចឹងឯណាដល់ស្លាប់ទៅអត់មានធ្វើបានហ่ะ យើងថាខ្ញុំខ្ញុំរូបរាងកាយរូបរាងកាយគ្រាន់តែសន្មត់ឯណាកេសាលោមានខាតនចារហូតដល់មាត់ត្រឡងគៀងខួរក្នុងក្បាលធៀបខ្យល់6អុទ្ធាំងកមៀវាតាអធោកមៀវាតាកោឆិជរាវាតាកោថាសយវាតាអង្គៈមគ្គានុសារណោវាតាឬអសសៈបសសាខ្យល់ចេញខ្យល់ចូលតើអស់ទៅធ្វើអីលេងការទៅ យ៉ាងពេលនេះគឺជាពេលវេលាដែលយើងត្រូវសំបន់ដូចជាកូនចៅនេះមានចិត្តអនុគ្រោះបានហៅភ្ញៀវហៅអីមកយ៉ាងច្រើនមកទទួលដឹងឮថាថ្ងៃនេះជាថ្ងៃដែលខ្ញុំធ្វើបន់ចម្រើនបជនដល់អ្នកដែលមានគុណគឺដែលឲ្យបជនចម្រើនទៅបាន មានតែធ្វើបន់ដែលជាតួមហាកសលដែលជាញ៉ាំងចិត្តឲ្យរីករាយទេបងតែអ្វីដែលតេដែលក្រៅអំពីបន់ក្រៅពីកសលដែលធ្វើឲ្យ ជីវិតរបស់យើងស្រស់បំព្រងធ្វើឲ្យជីវិតរបស់យើងចម្រើនទៅមុខនឹងគឺអត់មានទេ តតោបញ្ញប្រវត្តតេសង្យមតោវេរណវិយតេណាកុសឡោវចហាតេបាបកੰងរាគៈតោសមហខយាបរិនិពុតោតេណាបនតែងចម្រើនដល់អ្នកឲ្យណាដូចម្ដាយឲ្យមានតែឲ្យឲ្យឲ្យដល់កូនណាចិញ្ចឹមកូនក៏បានបុណ្យដែរណាញាតិញោមមិនមើលថាតលតាមរាវប្រសងដែរបានបុណ្យទេណាឲ្យតែចិញ្ចឹមកូនប្រកបដោយធម៌ប្រអិនថ្វាយអង្គមពីលើមេឃមកទៀតហ៎ មេតល័យទេវសារថីសួរសួរមហារាជនឹងដែលព្រះអង្គគ្រប់គ្រងទាំងមនុស្សឋានតាតមហារិយកៈនិងឋានតាវតឹងជាបរិជាស្ដេចគ្រប់គ្រងពីរជាន់ហើយហើយព្រះអង្គមកថ្វាយអង្គមមកមកឋានមនុស្សចម្ពោះធៀននោះព្រះអង្គតែមានអ្នកណាធំជាងព្រះអង្គទៀត ហើយបានព្រះអង្គហ្នឹងក៏ប្រាប់មាតល័យទេវសារថីថាយើងថ្វាយបង្គំចំពោះអ្នកណាដែលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ណាចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ដឹងគុណម៉ែដឹងគុណឪពុកព្រោះធម៌ទាំងអស់ហ្នឹងដែលជាសត្តបុត្រទាំង7ដែលព្រះអង្គបានសមាទានឲ្យអស់កាត់មួយជីវិតហ្នឹងធ្វើឲ្យព្រះអង្គហ្នឹងคล้ายជាព្រះអង្គ ណាក្រៅពីបុណ្យក្រៅពីគុណហ្នឹងគឺអត់អាចនាំយើងនឹងឲ្យបានទៅដល់កន្លែងល្អបានទេយ៉ាងជាតិគុណក្តីឧបការៈគុណក្តីគឺសំដែងពីគុណគឺសេចក្តីល្អដែលអ្នកទាំងពីរហ្នឹងបានអឺចិញ្ចឹមបីបាច់ថែរក្សាកូនផ្ដល់អាវាទូមានកូនសពគ្រប់បែបយ៉ាងសាច់ដែលយើងកំពុងតែមានគឺសាច់ម្ដាយសាច់ឪពុកហ្នឹងឈាមដែលយើងកំពុងតែមានក៏ជាឈាមម្ដាយឈាមឪពុកដែរយ៉ាងទេយើងគប្បីជាអ្នកដែលមាន ទីពឹងដល់ប្រសើរគឺថាបានធ្វើឲ្យគាត់នឹងបានទីពឹងផងបានបនបានកសលពីគាត់ផងដូចជាបុតរបស់នេកោគិតកៈយ៉ាងយើងធ្វើបនឲ្យម្ដាយយ៉ាងមិនបានបនតែម្ដាយបានបនតែកូនទៀតសោក្រោឲ្យទីប្រមាត់តណោចូលធ្វើទីពឹងនៃខ្លួនចុះខបាំងវាយៈមៈបณิតោភវៈគឺថាអ្នកឯងកោជួយឆ្លៀសកុំជាមនុស្សល្ងងខ្លៅឡើយណដ្ឋន្តមឡោអនង្កណោតពៀងអរិយភូមិមេសេអ្នកកាលដែលធ្វើយ៉ាងហ្នឹងជា ជាបុគ្គលដែលសម្រួមលះបង់នៅបាបធរហ្នឹងរមែងចូលទៅកាន់ភូមិនៃអរិយៈព្រះអរិយៈហ្នឹងគឺអស់ធម៌បៀតបៀនសត្វហើយញាតិញោមបើយ៉ាងញាតិញោមដែលបានជាអ្នកដឹងគុណមាន ជាតិគុណឧបការគុណជាដើមដែលខ្ញុំកណាបានសម្ដែងមកយ៉ាងនេះ ឬប្រមាណប៉ុណ្ណេះក៏មិនដឹងជាចូលធ្លុងសំណួរដែរព្រះមហាធរៈបងនឹងសួរដណ្ដឹងមកយ៉ាងណាទេតែក៏ការឆ្លើយរបស់ខ្ញុំកណាហ្នឹងចូលរួមប្រមាណប៉ុណ្ណេះដើម្បីជាទី ព្រះសម្ដាប់និងជាទីសម្ដាប់ដល់ញាតិញោមនិងកូន ជាពិសេសគឺលោកឪពុកនិងអ្នកម្ដាយដែលជាអ្នកមានគុណនឹងសូមទទួលយកនៅទឹកចិត្តរបស់កូនប្រុសស្រីនឹងហើយកូនប្រុសស្រីនឹងក៏សូមទទួលយកនៅបុណ្យកុសលដែលខ្លួនឯងបានបំពេញនឹងដោយចិត្តរីករាយកុំធ្វើបុណ្យមុខកញ្ញៅធ្វើយ៉ាងម៉េចក៏ដោយទៅទទួល អាថ្ងៃហ្នឹងកើតអាម៉េចមិនក៏ដោយឥឡូវភ្ញៀវមកទទួលភ្ញៀវទៀតភ្លៀងមកទទួលភ្លៀងទៀតណាអាមិញទទួលភ្លៀងឥឡូវទទួលភ្ញៀវឥឡូវទទួលធម៌ទេសនាដល់ពេលទៅឡើយនេះទទួលប ប៉ុនក៏អនុមោទនីកណាសាធុសាធុសាធុពីរស់ក្បោះក្បាយហើយការអធិប្បាយហ្នឹងក៏ល្មមនឹងស្ដាប់បានហើយញាតិញោមពុទ្ធបរិស័ទជាពិសេសកូនចៅប្រុសស្រីហ្នឹង ក៏ក៏បីយល់នៅក្នុងចំណុចនេះផងដែរអញ្ចឹងគឺចំពោះចេតិគុណហ្នឹងគឺដោយលោកប្អូនបានអធិប្បាយមិនអញ្ចឹងគឺការផ្ដល់នៅជាតិកំណើតឲ្យយើងបានឃើញនៅលោកកសន្និវិសនេះបើអត់លោកឪពុកលោកម្ដាយនឹងទេក៏យើងមិនមានជីវិតដើម្បីរស់ ឃើញនៅលោកនេះនឹងឃើញអ្វីអ្វីគ្រប់បែបយ៉ាង តែនិយាយប្រកបតែចំពោះអ្នកទទួលខុសត្រូវជាឪពុកម្ដាយពិតដែលប្រពុតព្រះអង្គសម្ដែងថា ដែលបាន ផ្ដល់នៅជាតិនៅកំណើត តែអត់និយាយលាយឡំជាមួយអ្នក ដែលបកកើតកូនមកហើយអត់ទទួលខុសត្រូវបោះក្នុងគំនោសម្រាមឬក៏បោះចោលទៅនៅក្នុងបង្គលសម្លាប់ដោយអត់មានការអាណិតអាសូរអីហ្នឹងអត់រាប់ចូលថាជាគុណអីទេហ្នឹងហើយយើងនិយាយថាអញ្ចឹងចុះតែនៅក្នុងទីនេះគឺយើងសំដៅទៅលើលោកឪពុកលោកម្ដាយឯណាដែលមាន នៅសេចក្តីសន្តោសអនុគ្រោះបានត្រួតត្រងនៅផ្ទៃ9ខែ10ថ្ងៃទ្រាំលំបាកចាញ់គွာក្អួតចង្អោលហិតលហៃទទួលទាននឹងការរស់នៅ ដោយអាស្រ័យកូននៅក្នុងផ្ទៃហ្នឹងថាលំបាកក្រៃលែងតម្រាំតែដល់ថ្ងៃឆ្លងទន្លេហ្នឹងឯការទ្រាំលំបាករហូតទៅដល់ឆ្លងទន្លេប្រសូតបុតមក ឲ្យកូនបានរស់បានរៀនហ្នឹងនឹងទៅឲ្យឈ្មោះថាជាតិគុណដែលជាអ្នកផ្ដល់នៅកំណើតនៅទទួលខុសត្រូវ តាំងពីនៅក្នុងផ្ទៃមកម្លេះមិនតែប៉ុណ្ណោះសោតក៏កូនបានប្រសូតចាក់អត់តហើយបានទំនុកបំរុងចិញ្ចឹមមើលថែនឹងឲ្យ មានការហូបចុក ទទួលទានបរិភោគអីរក្សានៅរាងកាយរបស់បុត្រឲ្យលូតឲ្យលាស់ឲ្យធំឲ្យធាត់មិនតែប៉ុណ្ណោះបង្ហាត់បង្រៀនឲ្យចេះនិយាយឲ្យចេះស្ដីឲ្យចេះដេកចេះដើរនិងឲ្យចេះគ្រប់បែបយ៉ាងនឹងគឺឧបការៈដែលមាន ចំពោះកូនបើអត់លោកទាំងពីរទំនប់បំរុងមើលការខុសត្រូវរយៈជ្រៅក្នុងក្រៅទេ យើងក៏មិនមែនបានចម្រុងចម្រើនអីដល់ពេលនេះដែរហ្នឹងហើយអញ្ចឹងដល់កាលដល់វេលាដែលកូនប្រុសដែលកូនស្រីហ្នឹងត្រូវដឹងហើយតបចំពោះលោកនឹងត្រូវដឹងហើយតបចំពោះលោកអញ្ចឹងការដឹងនឹងសំខាន់ណាស់នឹងការដឹងនឹងសំខាន់ណាស់ថាវាសំខាន់ណាស់ហើយគឺការ ដឹងនឹង តែពេលដែលដឹងហើយត្រូវធ្វើតបផងណាញោមណាញោមម៉ែឪមានគុណគុណមានទម្ងន់ធ្ងន់ដោយប្រតពីគ្មានអ្វីនឹងសងគុណលោកទាំងពីរមាសប៉ុនគិរីថ្លៃពុំស្មើផង ដឹងអញ្ចឹងហើយហ្នឹងហើយដឹងហើយថាគាត់នឹងមានគុណវធំណាស់គ្រាន់តែដឹងតែបើមិនមកអានឹងក៏មិនតាន់ថាអស្ចារដែរណាញោមណា អញ្ចឹងជាប់តាក់ទងទៅនឹងការដឹងហើយធ្វើតបនេះមិញនឹងមុនមកអញ្ចឹងចេះស្ដាប់លោកអាចារ្យតាមផ្លូវមកឮតាមមីក្រូថា មានកូនព្រះមានកូនព្រំមានកូនព្រាយមានកូនព្រៀបហើយនឹងមានកូនប្រែតហើយមានកូនព្រួយមើលកូនម៉ានណកូនព្រះ កូនព្រំកូនព្រួយកូនព្រាយកូនព្រៀបកូនប្រែត6អូលោកអាចារ្យប្រមូលកូនពីណាបាន6ព្រះលោកថាមានតែ3ទេមានអតេអនុអវៈហ្នឹងហើយដល់ទៅពេលលោកអាចារ្យគាត់ប្រមូលបាន6កូន តែបាទអាត្មាធ្លាប់តែមានតែកូនប្រុសកូនស្រីកូនខ្ទើយ អាហ្នឹងផ្សេងអាហ្នឹងបីដែរណាញោមណាតែនឹងមិនមែនកម្ពីដីកាព្រះទេអាត្មានឹកឃើញខ្លួនឯងទេតែឥឡូវកុំអោយណាខកពេលវេលាយូរឥឡូវពុះលោកអាចារ្យក៏មកពីនឹងប្រសង់ក៏ធ្លាប់អាស្រ័យតំណតំណងជាមួយលោកអាចារ្យហ្នឹងក្រែងដឹងកន្លែងហ្នឹងកន្លែងអត្ថាធិប្បាយបកស្រាយគាត់6កូនហ្នឹងឯលោកអាចារ្យខំដោតក្រងវិចខ្ចប់ពីអង្គរបានមក លើលោកប្អូនជួយអธิบายកន្លែងហ្នឹងទៀតព្រោះស្ដាប់មិញលោកអាចារ្យគាត់ឃើញកណាគាត់ស្លេះសិនណែគាត់ស្លេះឥឡូវហ្នឹងចង់ឲ្យលោកប្អូនបញ្ជាក់វិញកៃលោគេស្ដាប់ឮជាងព្រោះមិញហ្នឹងគឺលោកអាចារ្យគាត់និយាយតែគាត់មានញោមខ្លះបានស្ដាប់ទេណាកូនព្រះហ្នឹងតើកូនដូចម្ដេចកូនព្រះហ្នឹងហើយកូនព្រំហ្នឹងកូនព្រំយ៉ាងដូចម្ដេចហើយកូនព្រួយហ្នឹងយ៉ាងម៉េចកូនព្រួយហ្នឹង ហ្នឹងហើយកូនព្រៀបហ្នឹងកូនយ៉ាងម៉េចហើយដល់ពេលកូនព្រាយហ្នឹងកូនព្រាយហ្នឹងកាត់ចាត់ចូលយ៉ាងម៉េចដែរកូនព្រាយហ្នឹងយ៉ាងម៉េចណាហើយមួយទៀតកូនប្រែតមួយទៀតនេះណា6កូនហ្នឹងសូមលោកប្អូនជួយអធិប្បាយណាល្មមនឹងស្ដាប់បានកណាហើយខ្ញុំកណាមិនបាច់សូវទេសអីប្រហែលក៏បានដែរព្រោះអីនៅទឹកដីហ្នឹងហើយណោះហ្នឹងហើយប្រកេនលោកប្អូនជួយបកស្រាយ6កូនហ្នឹងកណាសូមរតនីនិមន្ត បាទថេរៈបងសួរសួរសួរចង់អ្នកអត់មានកូនអត់ដឹងញោមសួរសួរចង់អ្នកអត់មានកូនហ្នឹងហើយស្ដាប់ហ្នឹងស្ដាប់បានតែមួយទៀតចាំតែមួយញ៉ាំចាំកូនព្រះហ្នឹងតោញោមអាចារ្យទេព្រោះយ៉ាងហ្នឹងឆ្លើយដាក់គាត់ញោមអាចារ្យនៅហ្នឹងស្រាប់កូនព្រះហ្នឹងដូចឥឡូវហ្នឹងហើយកូន5ទៀតហ្នឹងតន់ ហើយស្ដាប់បានទាំងអស់មិញហ្នឹងនៅឯណាណៃសោះបាននៅមួយចាំទាំងអស់ហេអូខេយើងខ្ញុំកណាចង់ស្ដាប់វិញកណាចាំបានតែមួយមិញញោមចាប្រាប់បានតែមួយឆ្លេះសិនអាឆ្លេះហ្នឹងឥឡូវប៉ុន្តែមហាធរៈបងជួយប្រាបមកវិញមកគាត់បាន5ទៀតនេះចាំច្រើនបែបធ្លាប់មានកូនតាមើលអញ្ចឹងពោះចៅតកាមានកូនយល់តែមិនមែនកូនបង្កើតទេកូនសិស្ស នេះយ៉ាងអាត្មាចង់ស្ដាប់ពីមហាធរៈបងវិញបានតែមួយកូនកូនព្រះដូចឥឡូវហ្នឹងញោមចាហើយចឹងហើយបើថាកូនបុតទាំង3ហ្នឹងគឺព្រះអង្គលើកយកសិល5មកជាអះអាងណាអាហ្នឹងជាអនុអាតែអនុអវៈហ្នឹងហើយតែបើកូន6ហ្នឹងអាត្មាស្ដាប់បានតែមួយអញ្ចឹងបានតែមួយឯញោមតែកូនព្រះគឺកូនធ្វើបុណ្យឲ្យម៉ែឪឥឡូវហ្នឹង ញ៉ាកូនប្រែតកូនព្រួយកូនព្រៀបកូនព្រាយកូនស្អីទៀតហ្នឹងមិនហ្នឹងគល់ទៅវិញចុះព្រោះកូនច្រើនពេកខ្ជិលយកហើយអត់ចេះឆ្លើយអូឆ្លើយនេះឆ្លើយតែរួច ខ្លួនមែនទេញោមអាអាត្មាស្មានចេះកិច្ចកុកតែអាត្មាទេឥឡូវលោកម្ចាស់ប្អូនចេះកិច្ចកុកដែរ Mm-hmm. កណាឲ្យក្រន់ថាយើងស្ដាប់ពីលោកអាចារ្យមកហើយ នឹងខ្លាចផ្លិចខំនី មនីហ្នឹងកត់ទុកឲ្យហើយឥឡូវហ្នឹងលោកប្អូនអត់អត្ថាធិប្បាយក៏អត់ទៅចោះចាំកណាប្រកេនក៏ដូចជារៀបរាប់ត្រួសត្រាសដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទហ្នឹងបានស្ដាប់ព្រោះលោកប្អូន បានលើកឡើងអំពីធម៌អាជ្រាវជ្រៅជាប់តាក់ទងទៅនឹងការដឹងគុណត្រូវធ្វើតបញ៉ាំងឪពុកម្ដាយនឹងឲ្យមាន សទ្ធាមានសិលមានចាកៈសតបញ្ញាអីហ្នឹងគឺជាការជួយលោកពុកអ្នកម្ដាយនឹងឲ្យរួចនៅទុកទោសឬក៏អាចពោលបានថាជាការតបស្នងសងគុណរបស់លោកហ្នឹងគឺលោកប្អូនបានអធិប្បាយច្រើនហើយតែជាប់ជាប់តាក់ទងទៅនឹង ភាសិតខាងដើមដែលលោកអាចារ្យបានលើកឡើងហ្នឹងជាប្រធានបទដែលធ្វើឲ្យអាត្មាហ្នឹងចង់លើកឡើងនឹងកូនទាំង6កូន ហ្នឹងហើយក៏នៅក្នុងនោះកូនដែលល្អនោះមានតែ3ទេហ្នឹងមានកូនព្រះកូនព្រំកូនព្រួយកូនព្រាយកូនព្រៀបនិងកូនប្រែតហ្នឹងកូនព្រះហ្នឹងគឺយើងអាចបោកចូលមកអតិចិត្តបុត្រថាគាត់នឹងបុត្រដែល